តើលោក Donald Trump ជានរណាលោក Donald Trump ជាប្រធានាធិបតីទី45របស់សហរដ្ឋអាមេរិកក្នុងពេលបច្ចុប្បន្ននេះ លោកបានចូលកាន់តំណែងនៅថ្ងៃទី20ខែមករា ឆ្នាំ2017ដែលកាលមុន លោក ជាមហាសិទ្ធិអចលនទ្រព្យនិង ជាអតីតតារាសម្ដែងកីឡាអាកាសដ៏ល្បាញល្បីមួយរូបលោកបានចាប់កំណើតនៅ Queen រដ្ឋ New York ក្នុងឆ្នាំ1946 លោកត្រាំបានចូលរួមក្នុងគម្រោងសាងសង់អគារដ៏ធំធំនិងរកប្រាក់ចំណេញយ៉ាងច្រើនពីគម្រោងសាងសង់អគារមហានតាន នៅ ឆ្នាំ1980គាត់បានសម្ពោធស្ថាគារ Grand Hyatt New York ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សល្បីល្បាញបំផុតនៅក្នុងទីក្រុងនៅក្នុងឆ្នាំ2004លោកត្រាំបានចាប់ដើមសម្ដែងនៅក្នុងរឿងមួយមានចំណងជើងថា The Apprentice នៅក្នុង ឆ្នាំ2015លោកត្រាំបានបង្វែរការចាប់រំរបស់ខ្លួន ទៅលើឆាននយោបាយអាមេរិកវិញបន្ទាប់ពីទទួលបានសម្លេងភាគច្រើននឹងបឋមលោកត្រាំបានក្លាយជាបេក្ខជនផ្លូវការរបស់គណៈបក្សសាធារណរដ្ឋសម្រាប់ចូលឈ្មោះបោះឆ្នោតជាប្រធានាធិបតីនៅថ្ងៃទី19ខែកក្កដាឆ្នាំ2016ហើយនៅខែវិច្ឆិកា លោកត្រាំបានជាប់ជាប្រធានាធិបតីទី45របស់សហរដ្ឋអាមេរិកបន្ទាប់ពីយកឈ្នះបេក្ខជនមកពីគណៈបកប្រជាធិបតេយ្យ Hillary Clinton ខាងក្រោមនេះជាសម្រងសម្ដីដ៏មានតម្លៃរបស់លោកដែលខ្ញុំបានខំសម្រិតសម្រាំងទុកជាបទពិចារណាខ្លះសម្រាប់បងប្អូន ជនរួមជាតិតោះកុំឲ្យខាតពេលវេលាយូរចូលទៅសម្ដាប់ទាំងអស់គ្នា ថាតើទស្សនៈរបស់គាត់ដល់តម្លៃអប់រំអ្វីខ្លះ យើងត្រូវការកម្លាំងនិងធម៌ពលដើម្បីឲ្យរាងកាយរហ័សរហួនតែយើងត្រូវការខួរក្បាលដើម្បីអភិវឌ្ឍប្រទេសជាតិក្តីស្រមៃឧបសគ្គវាមិនអាចធំជាងសមត្ថភាពរបស់យើងឡើយខ្ញុំចូលចិត្តគិតអ្វីគឺគិតឲ្យធំ ប្រសិនបើអ្នកជ្រុលគិតហើយសូមអ្នកគិតឲ្យធំ ការចាញ់ក្នុងសមរភូមិមួយ អាចធ្វើឲ្យអ្នករកឃើញយុទ្ធសាស្ត្រឈ្នះសង្គ្រាមទាំងមូលកុំធ្វើការងារគ្រាន់តែចង់បានប្រាក់ តែត្រូវធ្វើវាដោយភាពសប្បាយរីករាយបេះដូងអ្នកស្នេហាជាតិគឺមិនដែលប្រកាន់បកពួកខ្ញុំតែងតែរៀនពីអតីតកាល ប៉ុន្តែខ្ញុំរៀបចំអនាគតរបស់ខ្ញុំដោយការប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងពេលបច្ចុប្បន្ននេះ។ខ្ញុំបានអានសៀវភៅរាប់រយក្បាលអំពីប្រទេសចិនអស់ជាច្រើនសតវត្សមកហើយខ្ញុំស្គាល់ជនជាតិចិន ខ្ញុំរកលុយបានយ៉ាងច្រើន ជាមួយជនជាតិចិន ខ្ញុំយល់ពីគំនិតរបស់ជនជាតិចិនបញ្ហាមួយ ដែលអ្នកជួបពេលជោគជ័យគឺការច្រណែនការមើល ការស្ដាប់ការរៀនគឺមិនអាចឲ្យអ្នកស្គាល់ខ្លួនឯងទេ ការអនុវត្តទើបធ្វើឲ្យអ្នក សម្រេចអ្វីដែលអស្ចារ្យបើគេទៀកំភ្លៀងអ្នកជូនអ្នកទៀកំភ្លៀងគេវិញចុះ ការអប់រំក្រៅសាលាគឺការធ្វើជីវកម្មនិង ដំណើរជីវិតភាពជោគជ័យកើតចេញពីបរាជ័យមិនមែនជាការទន្ទិញចាំចម្លើយសម្រាប់ការប្រឡងនោះទេ វាជាកំហុសមិនមែនជាក្រុមហ៊ុនតរាយទេភាពក្លាហានមិនមែនគ្មានការភ័យខ្លាចទេតែវាជាសមត្ថភាពដែលអ្នកធ្វើអ្វីមួយឲ្យសម្រេចទោះជាមានការភ័យខ្លាច ពី4ម៉ាត់ដែលមនុស្សបង្ខំចិត្តនិយាយឬក៏អាចហៅថាលេសខ្ញុំមិនអាចខ្ញុំនឹងព្យាយាមខ្ញុំនឹងធ្វើវានៅថ្ងៃស្អែកប្រហែលជាភាពជាដៃគូគឺស្មោះត្រង់ហើយនឹងស្មោះត្រង់ ការតស៊ូដ៏ស្វិតស្វាញគឺវានៅចន្លោះបរាជ័យនិងជោគជ័យអ្វីដែលសំខាន់បំផុតក្នុងជីវិតគឺត្រូវស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើព្រោះវាជាផ្លូវតែមួយគត់ដែលធ្វើឲ្យអ្នកធ្វើកិច្ចការបានល្អ។ ប្រហោងដុសតូចមួយ អាចធ្វើឲ្យកប៉ាល់លិចបានភាពខុសគ្នារវាងបុគ្គលជោគជ័យនិងបរាជ័យគឺស្ថិតលើពីពិនប្រសពក្នុងការដោះស្រាយបញ្ហានៃការផ្លាស់ប្ដូរក្នុងជីវិតរបស់ពួកគេ។ ខ្នាតវាស់ភាពជោគជ័យរបស់អ្នកគឺការសម្រេចលទ្ធផលចុងក្រោយវាមិនមែនជាការប្រឹងប្រែងខ្លាំងរបស់ អ្នកនោះទេចូលស្ដាប់ជបអ្នកដទៃតែ អ្នកត្រូវធ្វើជាមនុស្សដែលចេះសម្រេចចិត្តដោយខ្លួនឯង។ ខ្ញុំវិតម្លៃមនុស្សដែលមើលលើ3ចំណុចទី1សមត្ថភាពទី2ភាពស្មោះត្រង់ទី3ស្នាដៃមនុស្សបើគ្មានមហិច្ឆតាទេនោះអ្នកក៏គ្មានធមពលដែរហើយបើគ្មានធមពលនោះ អ្នកនឹងគ្មានអ្វីទាំងអស់ គ្មានរបស់អស្ចារ្យណាក្នុងលោកដែលកើតឡើងដោយគ្មានមហិច្ឆតានោះទេបើមានអ្វីមួយធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់អ្នកអ្វីដែលចាំបាច់បំផុត គឺអ្នកត្រូវស្វែងយល់ពីវាឲ្យបានច្រើនគឺកាន់តែល្អបើអ្នក មិនជឿលើខ្លួនឯងផងតើឲ្យនរណាមកជឿជាក់លើអ្នកទៅបាទសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃនិងសូមអភ័យទោសរកកំហុសខុសឆ្គងសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតចូលស្ដាប់ដោយពិចារណាល្អជាងជឿគ្រប់រឿងដែលខ្ញុំនិយាយ